នីស័យធ្វើឲ្យយើងជួបគ្នាត្រឹមនឹងតែបងមិនខឹងព្រោះថា ប្រលឹងអូនមានអ្នកជ្រឹងហើយតែបងទុំអូនសំខាន់ស្ដាយក្រោយហើយយំដើរចេញចំណាយរូបគេវិញសាយសា ខ្ញុំធ្វើល្អច្រើនមកហើយមិនដេចឡើយនៅក្បន់ខ្ញុំទេឥឡូវខ្ញុំគួរតែធ្លាចាកឆ្ងាយពីជីវិតអូនរឿងគ្រប់យ៉ាងគឺមកពីខ្ញុំនៅល្ងងនៅទ្រាំដល់ណា គេក្បត់ហើយធ្វើចិត្តធម្មតាព្រោះចង់ថែស្នេហ៍នេះឲ្យល្អចុងក្រោយគ្មានណាខ្ញុំមានឈឺប៉ុណ្ណាមិនអោយគេដឹងរងម្នាក់នឹង ជុំក្រោយលះបង់អងហើយមានតែជូនពរអូនគេមានក្តីសុខណាមានស្នេហ៍ពីគ្មានបងនៅក្បែរថែគ្នាឲ្យល្អណាស់ ខ្ញុំធ្វើល្អច្រើនមកហើយមិនដេចឡើយនៅក្បត់ខ្ញុំទេអីលើខ្ញុំគួរតែធ្លាចាកឆ្ងាយពីជីវិតអូនរឿងគ្រប់យ៉ាងគឺមកពីខ្ញុំ មកថយធ្វើចិត្តធម្មតាព្រោះចង់ថែស្នេហ៍នេះឲ្យល្អចុងក្រោយ ក្រោយលះបង់អង្ហើយមានតែជូនពរអូនគេមានក្តីសុខណាមីស្នេហ៍ពីគ្មានបងនៅក្បែរថែគ្នាឲ្យល្អណាពីគ្មានបងនៅក្បែរថែគ្នាឲ្យល្អណា